ឯកឧត្តមហ៊ុនម៉ាណីអំពាវនាវដល់ពលរដ្ឋកម្ពុជាជៀសវាងទង្វើមិនគួរគប្បីប៉ះពាល់ដល់ប្រតិភូកីឡាបរទេសនិងរួមគ្នាកសាងអនុស្សាវរីយ៍ល្អៗនៅក្នុងកីឡាស៊ីហ្គេម2023នេះកាលពីយប់មិញនេះមានបាតុភិបមួយបានកើតឡើងរវាងអ្នកគាំទ្រកីឡាបាល់ទះកម្ពុជាទៅកាន់ប្រតិភូកីឡាបាល់ទះរបស់ប្រទេសថៃក្រោយប្រកួតចាញ់កម្ពុជានាពហុកីឡាដ្ឋានជាតិអូឡ িম্প ិកបន្ទាប់ពីបានឃើញទស្សនវិជ្ជាបែបនេះនៅថ្ងៃទី8ឧសភា2023អាយដាមហ៊ុនម៉ាណី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ជា ពិសេសអ្នកគាំទ្រវិស័យកីឡាសូមជៀសវាងទង្វើ មិនគួរគប្បីតទៅទៀតក៏ដូចជាការបញ្ចេញមតិយោបល់លើបណ្ដាញសង្គមដែលធ្វើឲ្យប៉ះពាល់ដល់ប្រតិភូកីឡាបរទេសគ្រូបង្វឹកឬអ្នកគាំទ្ររបស់ប្រទេសណាមួយយោងតាមគណនី Facebook របស់ឯកឧត្តមហ៊ុនម៉ាណីបានមានប្រសាសន៍យ៉ាងដូចនេះថា ទង្វើដែលមិនគួរឲ្យកើតមានឈ្នះឬចាញ់ក្នុងស្មារតីកីឡាជារឿងធម្មតាតែក្នុងនាមយើងជាម្ចាស់ផ្ទះយើងគប្បី ធ្វើបដិសន្ធារកិច្ចនិងយកចិត្តទុកដាក់ទទួល មិត្តភ័ក្តិបរទេសដែលអញ្ជើញមកកាន់កម្ពុជា មិនថាជាកីឡាករគ្រូបង្វឹកឬអ្នកគ្រប់គ្រងណា នោះទេ ធ្វើយ៉ាងណាផ្ដល់នូវភាព កក់ក្ដៅស្វាគមន៍និងទទួលបាននូវអនុស្សាវរីយ៍ល្អៗខណៈពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ រឿងរ៉ាវដែលនាំឲ្យមានការប៉ះពាល់ដល់សតិអារម្មណ៍ឬការមិនពេញចិត្តណាមួយមកលើកម្ពុជារបស់យើងបែបនេះ ជាអ្វីដែលយើងគួរតែជៀសវាងឲ្យបានជាដាច់ខាតមិនថាការចូលរួមធ្វើដោយផ្ទាល់ឬការបញ្ចេញមតិនៅលើបណ្ដាញសង្គមនោះទេឯកឧត្តមហ៊ុនម៉ាណីបានបន្តទៀតថា យើងសង្ឃឹមហើយជឿជាក់ថា រឿងហេតុបែបនេះនឹងមិនមានកើតឡើងជាបន្តបន្ទាប់នោះទេខណៈពេលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចាប់ពីថ្ងៃទី5ដល់ថ្ងៃទី17ខែឧសភាទាំងអាស៊ានប៉ារ៉ាហ្គេមនៅថ្ងៃទី3ដល់ថ្ងៃទី9ខែមិថុនា2023កម្ពុជាយើងបានខិតខំប្រឹងប្រែងច្រើនណាស់ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងគណៈកម្មការរៀបចំទាំងសហព័ន្ធកីឡានានាទាំងកីឡាករកីឡាការិនីនិងអ្នកចូលរួមទាំងអស់ដូច្នេះយើងម្នាក់ ដែលជាប្រជាពលរដ្ឋខ្មែរត្រូវខ្នះខ្នែងប្រឹងប្រែងចូលរួមដោយសប្បាយរីករាយក៏ដូចជាកសាងបាននូវអនុស្សាវរីយ៍ឲ្យបាន ច្រើនសម្រាប់ខ្លួនឯងផងនិងមិត្តភ័ក្តិបរទេស របស់យើងនិងមិត្តភ័ក្តិបរទេសរបស់យើងផងចាម្សិលមិញនេះគឺបងប្អូនមួយចំនួន ដែលបានទៅទស្សនាផ្ទាល់នៅឯស្តាតដែលបានចូលរួមប្រកួតរវាងខ្មែរនិងថៃ លើប្រភេទកីឡាបាល់ទះ។ បន្ទាប់ពីខ្មែរយើងបានឈ្នះគឺបងប្អូន មួយចំនួន ប្រើពាក្យពេចន៍មិនគប្បីទៅលើប្រតិភូកីឡាកររបស់ជនជាតិថៃដោយតាមរយៈវីដេអូនោះបាន លើកឡើងថា Thailand go home Thailand go home គឺពាក្យនេះពុំគួរនិយាយនោះឡើយសូមបងប្អូនកែប្រែឡើងវិញក្នុងនាមយើង គឺជាម្ចាស់ផ្ទះកុំប្រើទង្វើអសិលធម៌ទៅកាន់ជនជាតិដទៃអីទោះបីចាញ់ឬក៏ឈ្នះមិនត្រូវឌឺដងផ្លែផ្កាដាក់ពួកគាត់ឡើយ។